như cái tình yêu mà Lan Rô Hồng San và Chất Bớt Bớt Bớt Bớt Bớt Chất Chất Bớt Anh không muốn ina à, ផាស្រ័យរករឿងលែងប្តីបច្ចេករណោះនេះក៏គូក្របីកាមីប្រើថ្មីថ្មីនៅនិយាយនឹងគ្នា ប្រណាប់ទៅនៅក្នុងឯងបានមើលឯងម្ដងខំម្ដងជាមកចាំមកយើងលែងគ្នាខ្ញុំទៅនៅនឹងរណាតែឯងទៅវិញបានអាគ្នាអាត្មាខ្ញុំបានរណាមកនៅជុំនឹងខ្ញុំមុននឹងឯងដាច់ចិត្តអូយឯងនឹកយើងក៏ឡងក្មុំរំ រូបខ្ញុំទៅដេញដល់ចាស់ទុំអោយគេដេញគ្រប់គ្នាប្រណាត់ទៅនៅក្នុងឯងបានតែឯងមកដងខំម្ដងជាមកចាំមកយើងលែងគ្នាខ្ញុំទៅនៅក្នុងរណាតែឯងទៅវិញបានអានេះអាខ្មាខ្ញុំបានណាឬអោខ្ញុំដេញអបឆ្កែ កុំមាត់អីណាមកផាស្រ័យរករឿងលែងមិនអីមកចែករណោះនាងកលគូក្របីកាពីព្រឹកថ្មីថ្មីនៅនេះនេះរណាទៅនៅនឹងឯងបានបើឯងម្ដងក្នុងរងជាចាំមកយើងលែងគ្នាខ្ញុំទៅនៅក្នុងរណាតែឯងទៅវិបានអត់ទីអត់ណាខ្ញុំបានរណាមកនៅនេះជុំនឹងខ្ញុំមុននឹងឯងដាច់ចិត្តអើយឯងនៅខាងជើងកន្លោះ ម្រាំតែឯងបានរូបខ្ញុំទៅដេញដល់ចាស់ទុំអូយគេដេញរូបគ្នាក្រណាត់ទៅនៅនឹងឯងបានតែឯងម្ដងក្នុងម្ដងជាចាំមកយើងលែងគ្នាខ្ញុំទៅនៅនឹងរណាតែឯងទៅវិញមកអាគ្នាអាណាខ្ញុំបានរណាដូចខ្ញុំពេកអូឆ្កែបាត់បាត់ ខំមួទេណាមកព្រឹកស្រែរករឿងចិត្តមកជារំលងនេះគាត់គោក្របីកាពីប្រាក់ថ្មីថ្មីនៅនិយាយនឹងគ្នានៅណាទៅនៅនឹងអែងបាបើអែងម្ដងខ្ញុំម្ដងជាចុះបើយើងលែងគ្នាខ្ញុំទៅនៅនឹងណាថាអែងទៅវាបាត់ណាគ្នាខ្លាចទៅខ្ញុំនៅនឹងណាជុំខ្ញុំពីមុននឹងអែងតែចិត្តពីគួរអែងកកែកន្លងក្រមុំ រំតែនបានខ្ញុំទៅនឹងដល់ចារំឲ្យគេដឹងគ្រប់គ្នានៅណាតនៅនឹងឯងបានបើឯងមិនដល់ខំមិនដល់ជាចូលមកយើងលែងគ្នាខ្ញុំទៅនៅនឹងរណាតែឯងទៅបានគ្នាខ្លាក៏ខ្ញុំបាន ពីណាមកព្រមស្រែលោករៀនចេះនឹងមកជារណនឹងគាត់ទោក្របីកាពីប្រាក់ថ្មីថ្មីនឹងតែតែគ្នារណតនោនឹងឯងមកបើឯងម្ដងខ្ញុំម្ដងទៀតចាំបើយើងលែងគ្នាខ្ញុំទៅដូរដល់រណាតែឯងចូលបានគ្នាយ៉ាងណាចាប់ខ្ញុំបានរណាមនុ